ប្រិមិត្តជាទេមេត្រី នៅទីបំផុតម្ចាស់សម័យខ្លួនដែលជិះម៉ូតូ3នាក់ពេលកង់3បុកគ្នាហើយបាត់ខ្លួននោះចេញមកបកស្រាយចាថាតើបកស្រាយយ៉ាងណានោះហើយគាត់បាត់ទៅណាមហាជនពិតជាមានចម្ងល់ខ្លាំងមែនទែនឥឡូវយើងតាមដានព័ត៌មានលម្អិតទាំងអស់គ្នាឃ្លីបវីដេអូករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅត្រង់ចំណុចមុខអតីតរោងចក្រ តេរ៉ាតិចផ្លូវជាតិលេខ2ក្នុងសង្កាត់ចាក់អង្រេក្រមខណ្ឌមានជ័យរាជធានីភ្នំពេញកាលពីវេលាម៉ោង3:45នាទីទៀបភ្លឺឈានចូលថ្ងៃទី7ខែមេសាឆ្នាំ2023នេះបានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ជាច្រើនមានការងឿយឆ្ងល់ជាខ្លាំងដោយសារតែឃើញបុរស3នាក់ជិះម៉ូតូដឹកគ្នា មានកង់3មកលឿនបុកចំកង់3មួយទៀតដែលបើកបុកជាមួយនឹងរថយន្តរួច ភាគីទាំងពីរបានចុះទៅឆ្លោះប្រកែកគ្នារកខុសរកត្រូវហើយຕົកឲ្យកង់3នៅ កណ្ដាលផ្លូវតែពេលកើតហេតុហើយបែរជាមិនឃើញបរិះទាំង3នាក់នោះទៅវិញយ៉ាងណាមិញបើតាមរយៈគណនី Facebook មួយដែលមានឈ្មោះថា លេងសុកនៅ បានធ្វើការបញ្ជាក់ នៅក្នុង comment ឲ្យដឹងថា បាទបងខ្ញុំគឺជាម្ចាស់សម័យខ្លួន ដែលជិះម៉ូតូ3នាក់ខ្ញុំមិនអីទេបងគ្រាន់តែពេលដែលគេប៉ះគ្នានឹងខ្ញុំជិះទៅទៀតហើយកាមេរ៉ាចាប់ខ្ញុំ អត់តាន់ខ្ញុំគ្មានប៉ះអីបន្តិចទេបង3នាក់ខ្ញុំអត់កើតអីទេបង ចានេះគឺជាការបកស្រាយរបស់សម័យខ្លួន ដែលគាត់ជិះម៉ូតូគ្នា3នាក់ពេលដែលកង់3បុកគ្នាហើយស្រាប់តែគាត់បាត់ស្រមោលទាំង3នាក់តែម្ដងទាំងម៉ូតូទាំងមនុស្សមិនដឹងថាបាត់ទៅណានោះទេ ខំមើលវីដេអូម្ដងហើយម្ដងទៀតទាញចុះទាញឡើងយ៉ាងណាធ្វើឲ្យប្រិមិត្តជាច្រើននៅតែឆ្ងល់ថាគាត់ទៅណាប្រិមិត្តខ្លះខមមិនបែបលេងសើចថាគាត់ប្រហែលជាឆ្លងភពទៅណាបាត់ហើយអ្នកខ្លះក៏និយាយថាគាត់ទៅភពផ្កាយភពព្រះច័ន្ទឯណាបាត់ទេដឹង តាមពិតទៅសម័យខ្លួនបានចេញមុខបកស្រាយហើយ ដោយគាត់បាននិយាយថាពេលដែលកង់32នោះបុកគ្នារួចគាត់ក៏ជិះទៅលឿនហួសដោយកាមេរ៉ាចាប់គាត់អត់ទាន់បានជាមិនឃើញគាត់បែបនេះ